លេងចង់លឺបៀងស្រឡាញ់ពីអ្នកណាទៀតហើយរូបស្រឡាញ់អោយបងឈឺចាប់ខ្លាំងពេកគេថាមិនឲ្យខ្ញុំឯកាគេថាមិនឲ្យហូរទឹកភ្នែកតែពេលនេះគេសំបែក ថ្ងៃស្អែកនៅរៀនរស់ម្នាក់អើយឯកានៅតែឯកាមានអ្នកណាយល់ចិត្តគេចូលមកក្នុងជីវិតរត់ឲ្យខ្ញុំខ្លាចសាម្នាក់ឯងនៅតែម្នាក់អើយ តែខ្លួនឯងវិញល្អជាលេងចង់លឺពីស្រឡាញ់ពីអ្នកណាទៀតហើយ យពេលលីងគេសំបែថ្ងៃស្អែកត្រូវរៀនរស់ម្នាក់អាយឯកានៅតែឯតា មានអ្នកណាយល់ចិត្តគេចូលមកក្នុងជីវិតរឹកឲ្យខ្ញុំខ្លា ចិត្តគេចូលមកក្នុងជីវិតរឹតឲ្យខ្ញុំខ្លាចសាម្នាក់ឯងទៅ